បច្ចហាវសាលេនេកាលបញ្ចប់កម្ពីព្រះវិន័យ3ដាច់ស្រេចកាលណាហើយ ក្នុងឱកាសពេលនេះខ្ញុំកណាតមានឹងបែបប្រភៈរតៈចំពោះព្រះមហាអនន្តដើម្បីបានឱកាសសួរនៅក្នុងកម្ពីប្រសោតនិងកម្ពីព្រះអភិធម្មបន្តទៅទៀតនៅក្នុងឱកាសពេលវេលារងាចនេះ ចឹងញោមញាតពុទ្ធបរិស័ទទាំងអស់ក៏បាន ស្ដាប់និងបានជ្រួតជ្រាបហើយព្រះមហាឧបលយថេលោកបានសម្ដែងថាញោមញាតពុទ្ធបរិស័ទនឹងមួយថ្ងៃមួយថ្ងៃនឹងដើរនិយាយតែដើមគេទេឲ្យតែគេមានរឿងអីបន្តិចហ្នឹងអាងនិយាយអាត្មាហ្នឹងកំពុងប្រុងរឿង និយាយដើមគេដែរហ្នឹងហើយដល់ពេលលោកថាអញ្ចឹងលែងចង់ហ៊ាននិយាយនេះឡើងលើក្រែហ្នឹងគុំមីនោះមកហ្នឹងថានិយាយដើមគេដែរប្រងនិយាយដើមព្រះសម្មាសម្ពុទ្ធហើយដល់ពេលឥឡូវហ្នឹងឧបល័យថាអញ្ចឹងទៅលែងចង់ហ៊ានលើតែនឹងហើយដោយឧបល័យសម្ដែងអញ្ចឹង ថាបើនិយាយអំពីអ្នកដតីយ៉ាងនេះយ៉ាងនោះមួយពីរទៅហ្នឹងគឺរមែងបានមកវិញនៅអំពើដែលជាអកុសលហ្នឹងក៏មានអំពើដែលជាកុសលហ្នឹងក៏មានក៏ប៉ុន្តែការនិយាយអំពីព្រះសម្មាសម្ពុទ្ធ និយាយអំពីអក្យសាវករបស់ព្រះសម្មាសម្ពុទ្ធអីជាដើមហ្នឹងគឺមិនមានទោសទេពីព្រោះលើកយកនៅសេចក្តីល្អរបស់លោកអ្នកទាំងនោះយកមកសម្ដែងយកមកចែកជូនចំពោះញោមញាតពុទ្ធបរិស័ទដោយពុទ្ធវចនៈដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធអីជាដើមហ្នឹង គឺយើងយកពាក្យរបស់ព្រះអង្គហ្នឹងពុទ្ធអវាទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប្រោសចំពោះបុគ្គលណា បុគ្គលនោះនឹងបានសម្រេចនៅប្រយោជន៍ដ៏ពិសេសគឺថ្នាក់សតាបណ្ណបុគ្គលសកតាគាមិបុគ្គលអនាគា មីបុគ្គលរហូតដល់អរហត្តផលបុគ្គលជាដើមដែលជាការអស់ទៅដោយមិនមានសេសសល់នៅរាគាទីកិលេសរបស់បុគ្គលនោះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយនឹងចឹងនៅក្នុងវរោកាសនេះខ្ញុំកណាសូមរតនានិមន្តព្រះមហាអនន្តថេរនឹងសម្ដែងពាក់ព័ន្ធអំពីអវាទទាំងឡាយ ពីប្រការដែលខ្ញុំកណាបានលើកយកមកប្រកាសសម្ដែងពីខាងដើម ដែលចតដណ្ដឹងសួរចំពោះព្រះមហាឧបល័យនឹងអស់មួយទៅហើយអំពីសពបាបាសអករណងនឹងព្រះមហាឧបល័យនឹងសម្ដែងខ្ទេចគ្មានសេះសល់ទេឥឡូវនៅសល់2សំណួរទៀតចតដណ្ដឹងសួរចំពោះព្រះមហាឧបល័យ អនន្តធេនឹងឲ្យបកស្រាយចែកជូនខ្ញុំកណាកណាចាស់គ្រប់ព្រះអង្គព្រមទាំងញោមញាតពុទ្ធបរិស័ទនឹងស្ដាប់ឲ្យបានពិរោះពិសាយល់ចូលចិត្តកំវែងហើយកុំឆ្ងាយពេកណែកំវែងឆ្ងាយពេកល្មមល្មមមកដើម្បីជាសេចក្តី នៃការជ្រះថ្លា កាលណាវែងទៅ វាណាមួយគឺចុកដៃចុកជើងហើយអារម្មណ៍នឹងលែងមូលទៅក៏វាលំបាកដែរអញ្ចឹងនិយាយឲ្យចំត្រូវទៅតាមអវាទទៅតាមអង្គនៃធម៌នីមួយនីមួយទៅដើម្បីជាកិច្ចនៃការប្រតិបត្តិហ្នឹងជាលក្ខត្រឹមត្រូវល្អណាអំពីកុសលសោបសម្បទា និងសច្ចតបរិយោតបណាំងកណាសូមរតនីនិមន្តអ្នកមត្ថុរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមអភិវន្តបន្ទុនកាយវិជាចិត្តក្រាបសំពះនមស្ការឧទ្ទិសដៅចំពោះព្រះរតនត្រ័យទាំង3គឺមានព្រះពុទ្ធរតនៈព្រះធម្មរតនៈ ព្រះសង្ឃរតនៈដែលជារតនៈដ៏ដងឧត្តមប្រសើរពងពោះក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកើតក្រែងសពសពកាលទាំងពួងទូលព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូដែលជាព្រះមហាកាសព ត្រូវជាព្រះវិន័យធរស្រុកឧដុង្គនិងជាព្រះចៅអធិការ ប្របីដាសង្ឃវត្តចន្ទនារាម ដោយសេចក្តីគោរពជាទីសក្ការៈនិងដោយសេចក្តីជ្រះថ្លាកោតក្រែងថ្វាយបង្គំចំពោះព្រះអង្គគ្រូសែមសវណ្ណៈដែលជាប្រធេរៈនិងជាព្រះចៅអធិការ ប្របីដល់សង្ឃវត្ត ប្រជុំដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាថ្វាយបង្គំចំពោះបកណាព្រះអង្គគ្រូជាព្រះមហាថេរៈនិងព្រះអនុថេរៈនិងបកណាម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា អំពីអង្គខ្ញុំ ប្រកករណាអាភាពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទ ញោមញាតប្រុសស្រីទាំងអស់ដែលមានវត្តមាន ក្នុងរោងបញ្ញកម្មនេះ គ្រប់រូបគ្រប់គ្នា ចម្រើនពរដល់លោកអាចារ្យចាប់ប្រតិចារគ្រប់រូបដែលអបស្ទបនិង ជួយជាកម្លាំងស្មារតីដល់ក្រុមគ្រួសារ មួយអន្លើសូមចម្រើនពរដល់ធានាធិបតីសម័យម្ចាស់ប៉ុន គ្រប់រូបសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌បន្តបន្តភ្ជាប់ពីការតាំងបដនមស្ការនេះទៅក៏បានឱកាសដើម្បីសម្ដែងព្រះធម៌ទេសនា តាមការរតនានិមន្តរបស់ព្រះអរិយកសពដែលជា ធម្មាធិបតីក្នុងការចាត់ចែងសម្ដែងព្រះធម៌ហ្នឹងគឺប្រគេនមកអង្គខ្ញុំប្រកករណាអាត្មាភាពសម្ដែង អាពីកម្ពីសរុបយកតែម្ដង ហើយគឺសម្ដែងនៃសេចក្តីល្មមមិនឲ្យវែងពេកហើយក៏មិនខ្លីពេកនឹងពីកម្ពីហ្នឹងគឺ ឲ្យខ្លីល្មមតែមានខ្លឹមសារអាចស្ដាប់បានព្រះមហាកាសពនឹងដាក់ប្រធានបទពីមកលើអង្គខ្ញុំបកណាអាត្មាភាពត្រង់ចំណុចដែលព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងអវាទទាំង3ដែលទៀបនឹងបរិណិព្វានហ្នឹងគឺព្រះអង្គសម្ដែងនៅថ្ងៃដែលព្រះអង្គដាក់នៅព្រះជន្មាយុសង្ខារថ្ងៃ15កើតខែមិញនោះ ភិក្ខុសង្ឃព្រមទាំងពុទ្ធបរិស័ទស្ដាយបានពោលរៀបរាប់ណាថាកាលដែលបើអស់ពីព្រះអង្គទៅតើខ្ញុំព្រះអង្គនឹងបានអ្នកណាជាគ្រូ បានអ្នកណា ជាអ្នកបង្ហាត់បង្រៀន ទៅព្រះសម្មាសម្ពុទ្ធព្រះអង្គពោលតបនៅភិក្ខុព្រមទាំងបរិស័ទទាំងឡាយថា មនាលភិក្ខុទាំងឡាយនិងបរិស័ទតើអ្នកនឹងរំពឹងថាអត់ពីតថាគតទៅ អ្នកនឹងមិនមានគ្រូមែនទេឬទើបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទៅទៀតថា អំណះតទៅឥតពីតថាគតអ្នកមានគ្រូរហូតទៅដល់ 84000ព្រះធម្មខណ្ឌនឹងគឺធម៌និងវិន័យដែលតថាគតបានសម្ដែងហើយជាគ្រូជាសាស្តានៃអ្នកទាំងឡាយទើបព្រះអង្គសម្ដែងបង្រួមនៅសេចក្តីនឹងថាសពបាបស្សអករណੰក្នុងបទព្រះវិន័យកុសលសោបសម្បទា នៅក្នុងបទនៃព្រះសូត្រសច្ចតបរិយោតបណੰងនៅក្នុងបទនៃព្រះអភិធម្មហ្នឹងហើយដើម្បីឲ្យសត្វលោក ប្រព្រឹត្តនិងសន្សំនិងអប់រំហ្នឹងហើយអញ្ចឹងញាតិញោមពុតបរិស័ទនៅក្នុងសេចក្តីនេះពេលវេលានេះឱកាសនេះ ព្រះមហាកាសបបានសាក់សួរអាត្មានៅ ពីចំណុចគឺកុសលៈសោបសម្បទាដល់ព្រមដោយការសន្សំបុណ្យសច្ចតបរិយោតបណាំងដល់ព្រមដោយការ សម្អាតចិត្តអប់រំចិត្តចឹងខាងដើម គឺអាត្មាលើកឡើងអំពីកុសលៈសោបសម្បទាសត្វលោកប្របីប្រព្រឹត្តបុណ្យកុសលនឹងឲ្យដល់ព្រម ចឹងបុណ្យកុសលនេះសំខាន់ណាស់ញាតិញោមដូចជាព្រះមហាឧបល័យដែលលើកឡើងខាងដើមអំពីជីវិតមនុស្សសពសត្វដែលកើតនៅក្នុងលោក កសន្និវាសនេះដោយ អំណាចនៃកម្មគឺអំពើការងារដែលយើង បានធ្វើមកហើយនោះ ដោយឡែកមនុស្សយើង ដែលបានកើត មកក្នុងលោកកសន្និវិសនេះ មានជីវិតមួយដូចគ្នានេះ ហើយហៅថាមនុស្សមនុស្សដោយ អំណាចនៃបុណ្យហើយមនុស្សនៃឯងគឺប្រើកម្ចីភាសាបាលីមកហៅទេពាក្យថាមនុស្សមកពីម្នាក់ប្រែថាចិត្ត ឧស្សៈខ្ពងខ្ពស់សត្វដែលមានចិត្តខ្ពងខ្ពស់ប្រសើរឲ្យឈ្មោះថាមនុស្សអញ្ចឹងមនុស្សអ្នកមានឧត្តមគតិមនុស្សមានធម្មសញ្ញាដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់ដឹងបុណ្យដឹងបាប ដឹងគុណដឹងទោសដឹងអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ គឺមនុស្សតែប្រសិនណាប្រព្រឹត្តប្រសិជ្ជានៅធម៌ជាមនុស្ស អាហ្នឹងទៅជាមនុស្សវិញនឹងមានអ្នករឹងថ្អឹងនាងជជែរឹងរូបចឹងទាំងអស់នឹងឯងគឺប្រព្រឹត្តប្រាសច្ចៈគ្នាអំពីពាក្យថាមនុស្សមនុស្សហ្នឹងគឺពោពេញទៅដោយសេចក្តីល្អដូចជាព្រះឧបលេលើកឡើងខាងដើមលោកថា មនុស្សកើតមកគឺដោយអំណាចនៃបុណ្យចឹងឯងញាតិញោមមនុស្សកើតមកដោយអំណាចនៃបុណ្យបុណ្យហ្នឹង គឺជាឈ្មោះនៃសេចក្តីល្អដែលយើងបានសន្សំ ទុកកាលពីមុនវាបានចម្រាញ់ចេញជាផ្លែផ្កាឲ្យផលមកយើងទាំងអស់គ្នាឲ្យបានកំណើតជាមនុស្សអញ្ចឹងបាន ចឹងបានអ្នកប្រាជ្ញលោកបានពោលថាអត្តភាពជាមនុស្សពេញហៅក្រកើតដោយផលល្អដែលយើងបាន កសាងសន្សំយ៉ាងចំណាននាំឲ្យយើងបានភាពជាមនុស្សតើនេះញាតិញោមនិងលោកអ្នកប្រាជ្ញលោកអ្នកប្រាជ្ញរបស់យើងដែលលោកចងក្រង ជាកំណាបការពាក់ដើម្បីឲ្យងាយទន្ទិញឲ្យងាយស្វាធ្យាយឲ្យងាយចងចាំអីចឹងហ្នឹងលោកមិនមែនចេះដោយឯកឯងទេគឺលោកសិក្សាយ៉ាងជ្រាវជ្រៅពិចារណាយ៉ាងយក ចិត្តទុកដាក់ឃើញថាល្អហើយ បានលោកចងក្រងជាពាក្យហ្នឹងដើម្បីជាការដាស់តឿនក្រើនរំលឹកដល់ពុទ្ធបរិស័ទចំនួនក្រោយ ដើម្បីឲ្យសិក្សាចងចាំហើយប្រតិបត្តិតាមហ្នឹងហើយបានលោកលើកពាក្យហ្នឹងប្រកាសឡើងថាអត្តភាពជាមនុស្សបញ្ហាវក្រ បានដោយផលល្អដែលយើងបានកសាងសន្សំនេះនៅចំណុចថាកសាងសន្សំយ៉ាងចំណាននាំឲ្យយើងបានភាពជាមនុស្សឥឡូវយើងបាន ជាមនុស្សហ្នឹងដោយអំណាចនៃបុណ្យណាញោមណោហ្នឹងហើយ ហើយយើងបានកំណើតជាមនុស្សដោយអំណាចនៃបុណ្យហើយ យើងកប់បីប្រព្រឹត្តនៅបុណ្យកុសលនៃឯងឲ្យចម្រើនឡើងតទៅទៀតនឹងឲ្យចម្រើនឡើងតទៅទៀតពីព្រោះថាបានកំណើតជាមនុស្សនេះ វាមិនតាន់ល្អប្រពៃប្រសើររហូតដល់យើងទទួលបានត្រឹមនឹងហើយ យើងលែងទទួលបុណ្យថ្មីមកទៀតបានទេ ណាញាតិញោមណាមិនមែនយើងគ្រប់គ្រាន់ប៉ុណ្ណឹងហើយយើងលែងទទួលស្គាល់បុណ្យថ្មីទេពីព្រោះថាកំណើតដែលយើងបាននេះវាស្ថិតនៅក្នុង អនិច្ចំទុក្ខំអនត្តាមិនទៀងដដែលនឹងមែនទេអឺដែលយើងបានកំណើតជាមនុស្សនឹងវាគ្រប់គ្រាន់នឹងដោយប៉ុណ្ណឹងនឹងគឺទេមែនទេគឺយើងត្រូវតែទទួលស្គាល់នៅបុណ្យថ្មីទៀត ប្រព្រឹត្តសន្សំធ្វើនៅបនថ្មីទៀតពីព្រោះជីវិតដែលយើងកំពុងតែរស់នៅសពថ្ងៃនេះគឺរស់នៅ ជាមួយនឹងសម្មញ្ញលធរគឺអនិច្ចំទុក្ខអនត្តា អនិច្ចំអត់ទៀងមែនទេញាតិញោមមានជីវិតនេះជីវិតវាអត់ទៀងបើមានទ្រពទ្រពក៏អត់ទៀងដែរបើមានសេចក្តី សុខនឹងក៏វាអត់ទៀងដែរបើមានសេចក្តីទុក្ខនឹងក៏វាអត់ទៀងដែរបើមានទូមនោះក៏អត់ទៀងសោមនោះនឹងក៏អត់ទៀង គេនិយាយដើមយើងក៏មិនទៀងគេសរសើរយើងក៏មិនទៀងសរុបទៅមិនទៀងទាំងអស់មែនទេនឹងអត់ទៀងទាំងអស់ហ្នឹងហើយអញ្ចឹងសេចក្តីទុកយើងគ្រប់គ្នាមានទុកហើយមាន មានគ្រប់គ្នាទាំងអស់ហ្នឹងអាម៉េចបានមានទុកហ្នឹងគ្រប់គ្នាកតទុកហ្នឹងថាមកតែពីយើងរស់នៅសពថ្ងៃហ្នឹងមិនមែនមិនមានអីជារបស់យើងមិនមានអ្វីអ្វីជារបស់យើងពុទ្ធថាជាអនត្តាអនត្តាទេ ហ្នឹងហើយជាអនត្តាទេយើងគ្រាន់តែខ្ចីគេយកមកប្រើប្រាស់តែប៉ុណ្ណោះគេឲ្យយើងខ្ចីគេអនុគ្រោះអ្នកណាដែលឲ្យយើងគឺបនកម្មអំពើដែលយើងបានធ្វើពីមុនមកបានឲ្យយើងមកប្រើសពថ្ងៃនឹងបដោះអសន្នទេតើដើម្បីឲ្យយើងធ្វើប្រយោជន៍ឲ្យបានទេតើមិនក៏មិននាំគ្នាប្រឹងធ្វើប្រយោជន៍ឲ្យហើយចាំពេលណាចាំគេមកយករបស់គេវិញសម្ភារៈដែលគេឲ្យយើងខ្ចីហ្នឹងចាំគេមកយកវិញការ ការងារយើងមិនតន់រួចគេយកទៅយើងខាតបង់ដល់ញាតិញោមពិតបោះសัตว์ខ្ចីពូថៅរណាគេមកអញ្ចឹងដើម្បីធ្វើកិច្ចការដែលយើងចង់ធ្វើហើយចោះបើយើងនៅតែបង្អែបង្អង់ទុកពេលវេលាចោលអត់បាន សម្រេចនៅការងាររបស់យើងដល់ពេល ដែលគេត្រូវយកទៅវិញហ្នឹងយើង យើងអត់តន់ហើយការងាររបស់យើងក៏មិនតន់រួចស្រឡះល្អនឹងគេត្រូវយកទៅវិញយ៉ាងណាមិញជីវិតរបស់យើងក៏ដូចគ្នាដែរចោលជាមួយនឹងពេលវេលាហ្នឹងហើយចោលទៅជាមួយនឹងពេលវេលាដោយឥតស្ដាយចាយណានៃការរស់នៅហ្នឹងជាមួយតែបាបអកុសលផ្សេងផ្សេងហ្នឹងដល់ពេលអាយុជីវិតរបស់យើងត្រូវមច្ចរាជគេយកទៅ យើងទៅទាំងដែលមិនបានធ្វើសារៈខ្លឹមសារឲ្យជីវិតតតែសោះណោះញោមណោះហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់គ្នា យើងគិតយើងពិចារណាកន្លែងហ្នឹងហ្នឹងហើយយើងគិតយើងពិចារណាកន្លែងហ្នឹងទៅ បានយើងមាន ស្មារតីដើម្បីញ៉ាំងទីពឹងឲ្យប្រកាសពីពោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាមានតែខ្លួនឯងទេ ខ្លួនឯងហ្នឹងមិញព្រះអង្គសម្ដែងថាអត្តាមិនមែនមិនមែនជារបស់ខ្លួនមិនដូចគុណលើថាខ្លួនឯងហ្នឹងខ្លួននៅក្នុងទីនេះសំដៅទៅលើចិត្តរបស់យើងហ្នឹងការអប់រំចិត្តហ្នឹងហើយអញ្ចឹងពពុទ្ធព្រះអង្គសម្ដែងថាអត្តទីបាអត្តសរណា មានខ្លួននឹងឯងជាទីពឹង មានខ្លួនឯងនឹងជាមលុបជាចម្របយើងទៅពឹងរបស់ដតីទីតីយ៉ាងម៉េចនឹងបានណាយ៉ាងម៉េចនឹងបាននឹងអត្តាហេអត្តណោនេថោកោហេនេថោបរោសិយាអត្តណាហេសត្យានទេណៈនេធាំងលភតិទុលភាំងនោះនឹងឲ្យខ្លួនជាទីពឹងនៃខ្លួនឯងនឹង អ្នកដតីរបស់ដតីនឹងឯងជាទីពឹងដូចម្ដេចបានបុគ្គលណាដែលបាននឹងអប់រំចិត្តល្អហើយឈ្មោះថាបាននៅទីពឹងដ៏ប្រសើរនឹងឯងខ្លួនឯងនឹងឯងជួយខ្លួនឯងបើសិលមិនតន់ធ្វើមិនតន់រក្សាក៏រក្សាឲ្យទៅទៀនមិនតន់បានឲ្យមិនតន់បានថ្វាយមិនតន់បានប្រគេនរៀនឲ្យរៀនលះរៀនថ្វាយរៀនប្រគេនឲ្យហើយហ្នឹងហើយរៀនធម៌ ប្រតិបត្តិអប់រំចម្រើននឹងមិនតាន់បានធ្វើទេក៏ចាប់ផ្ដើមនឹងភ្ញាក់រលឹកឲ្យឃើញថាដំណើរជីវិតប្រព្រឹត្តទៅនឹងក្នុងមួយខណៈក្នុងមួយខណៈនេះមិនតាន់មានអ្វី ទេអាត្មាអញក៏បីចម្រើនហ្នឹងហើយទៅទៅពឹងព្រះឯណាមកជួយអតិទេពឯណានឹងជួយណាលទ្ធិសាសនាដតីមានព្រះរបស់គេជួយ តែព្រះសម្មាសម្ពុទ្ធយើងណាអត់ទទួលស្គាល់ទេហ្នឹងហើយសូម្បីតែតថាគតក៏មិនអាចជួយអ្នកបានឡើយសូម្បីតែតថាគតដែលអ្នកថាជាគ្រូជាសាស្តាខំប្រតិបត្តិនិង ប្រព្រឹត្តតាមល្បីសោះសាយលើ ពិភពលោកថាប្រពុតនិងប្រកែក៏មិនមែនជាអ្នកដើរតួក្នុងការជួយយើងឲ្យរួចចាកបាបរួចចាក ការប្រព្រឹត្តខុសរបស់យើងទេផ្ទុយអំពីសាសនាដទៃអញ្ចឹងបានព្រះសម្មាសម្ពុទ្ធសម្ដែងនៅចំណុច មួយថាអត្តាហេអត្តណោនិថោនឹងគឺពឹងលើខ្លួនឯងសំខាន់ណាស់តើនេះញាតិញោមគឺពឹងលើខ្លួនឯងនឹងសំខាន់ណាស់អត់មានព្រះណាមកជួយយើងទេគ្រាន់តែព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលត្រាស់ដឹងក្នុងលោក ជាអ្នកមកប្រាប់ជាអ្នកមក ចង្អុលបង្ហាញផ្លូវសម្រាប់ដើរតែប៉ុណ្ណោះតមហេហិកច្ចាំងអាតាបង្អខាតារោតថាកតា អ្នកទាំងឡាយគប់3ប្រព្រឹត្តកំចាត់បងនៅកិលេសក្នុងសន្តាននៃចិត្តរបស់យើងនឹងដោយខ្លួនឯងតថាគតទាំងឡាយគ្រាន់តែជាអ្នកប្រាប់ផ្លូវនឹងឯងគ្រាន់តែជាអ្នកប្រាប់ផ្លូវ ហ្នឹងហើយផ្លូវល្អมันមានបន្លាมันមានព្រៃនឹងมันមានចង្ហុក ឬក៏มันមានភក់ផង់នឹងយើងបែរជាដើរយើងដាក់នៅតែប្រឹងប្រែងឈ្មុចឈ្មុលទៅដំណើរនៃការធ្វើដំណើរនោះគឺវាអត់ល្អទេ បើផ្លូវដែលព្រះសម្មាសម្ពុទ្ធឬក៏ផ្លូវដែលកសាងល្អហើយនោះ យើងមិនបានដើរនេះវាមិនមែនជាទុះកំហុសនៃផ្លូវទេវាគឺជាទុះកំហុសរបស់អ្នកដើរញាតិញោមវាជាទុះកំហុសនៃអ្នកដើរមិនមែនទុះកំហុសផ្លូវទេព្រោះផ្លូវហ្នឹងឯងអត់បានហៅយើងទេ តែយើងជ្រើសរើសដោយខ្លួនឯងថាផ្លូវណា គួរដើរនិងផ្លូវណាមិនគួរដើរផ្លូវណាល្អផ្លូវណាអាក្រក់លំបាកនិងសុខនោះគឺយើងដោយខ្លួនឯងហ្នឹងទ្រឹស្ដីព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងយ៉ាងដូច្នោះចឹងនៅក្នុងគណៈនេះអាត្មាចង់ក្រើនរំលឹកញាតិញោមពុទ្ធបរិស័ទយើងនឹងឲ្យកើតចិត្តពិចារណា មានតែខ្លួនយើងទេ អាចយកខ្លួនឯងជាទីពឹងអាចយកខ្លួនឯងជាសារណៈជាទីជំរកជ្រក កោនសាងបុណ្យសាងកុសលនេះពីព្រោះថាជីវិតសពថ្ងៃដែលយើងបាននេះវាមិនមែនចប់ត្រឹមកំណើតមនុស្សដែលយើងបានតែប្រពន្ធនោះទេ គឺយើងត្រូវកសាងសន្សំបុណ្យថ្មី ព្រោះដោយអាងថាយើងមិនទៀងទេ ការដែលមិនទៀងនេះឯងយើងត្រូវធ្វើបុណ្យទុកឲ្យហើយណាញាតិញោមណោអជេវៈកិច្ចមាតបង្កោជាញាមរណੰសុវេ នហិណូសង្ករន្តេនមហាសេនេនមជ្ជនាហ្នឹងហើយគឺថាសេចក្តីល្អយើងក៏បីធ្វើឲ្យហើយដុតកម្លោចនៅកិលេសហ្នឹងក្នុងថ្ងៃនេះហ្នឹងហើយនៅក្នុងថ្ងៃនេះ តើអ្នកណាណនឹងដឹងថាខ្លួនឯងរស់នៅដល់ថ្ងៃស្អែកបានហ្នឹងហើយអ្នកណានឹងដឹងថាសេចក្តីស្លាប់មកដល់ចំពោះយើងគ្រប់គ្នាក្នុងថ្ងៃស្អែក ព្រោះការទប់ទល់ការតតាំងជាមួយនឹងស្ដេចមច្ចរាជដែលមានសេនាដ៏ច្រើននោះគឺมันមានសោះឡើយហ្នឹងហើយគឺมันមានទេ យើងចង់យកជ័យជំនះយកឈ្នះជាមួយនឹងមច្ចរាជមិននឹងបានព្រះសម្មាសម្ពុទ្ធថាយើងមិនអាចឆ្លងកាត់នៅឧបសគ្គដែលកំពុងមានចំពោះមុខបានទេឧបសគ្គរបស់យើងគឺជាសភាវៈពិតដែលគ្រប់គ្នាត្រូវតែជួប សភាវៈពិតទី1នឹងឯងគឺសភាវៈគឺការចាស់យើងឆ្លងកាត់បានទេញាតិញោមញោមអើយឆ្លងកាត់អត់បានទេណាចាស់គឺគ្រប់គ្នាត្រូវតែមានមកភាពនឹងទាំង3ព្រះអង្គព្រមទាំងបកណាគ្រប់រូប គ្រប់ព្រះអង្គនឹងឯងក៏ត្រូវតែចាស់ដូចគ្នានឹងហ្នឹងហើយតែក្រណបច្ចុប្បន្នខ្ញុំក៏លេចមើលខាងលើទៅស្គមតាអាត្មាពីព្រះអង្គ ព្រះអង្គលោកឪជាព្រះអរិយកាសសពនឹងក៏ស្គមនឹងឯល្អិតទៅល្អិតទៅហើយអាត្មាហ្នឹងក៏ស្គមល្អិតទៅល្អិតទៅ ខ្មៅកញ្ញេហ្នឹងហើយហើយនឹងអត់ហ៊ានដោះម៉ាស់ទេព្រោះកាលពីមកចូលប៉ុនហ្នឹងគឺនិយាយណាទេគាត់ថ្វាយអង្គុំឲ្យគាត់ថាំងសឥឡូវជ្រះជើណាតែជ្រះតែថ្មិញនឹងអាត្មាបានថ្មិញតែអត់ហ៊ានអត់ហ៊ានដោះម៉ាស់ទេកាលណាទេសញឹមទេសញឹមអាត្មា មិញជះទៅខ្លាចខូចភ្នែកយាយហ្នឹងហើយគ្រប់អង្គសិតតែស្អាតស្អាតដល់ទៅពេលមកពីព្រះអង្គនេះអត់ស្អាតដូចគេទេបាយចង្ហាន់ពីរពេលដូចគ្នាអីគេថត់អីយើងនេះស្គមញោមអញអមិនទៅញោមមើលកុំអានប្រឆេះអីណាកុំអានប្រឆេះអីហីនឹងឲ្យប្រលត់សិនទៅនៅទីចេះតែចប់ហ្នឹងហើយបើសិនតែជា ប្រឆេះហ្នឹងគឺអាត្មាជប់ទេហើយ ផ្ទះអត់បានហ្នឹងហើយហ្នឹងហើយស្ដាប់បាទផលិតសិនណាខ្ញុំណាបាទសូមអនុមោទនាអញ្ចឹងសភាវៈទី1គឺជារាអត់មាននរណា អាចកន្លង នៃការចាស់ជរាបានទេ យើងគ្រប់គ្នានឹងត្រូវតែចាស់ណាសភាវៈទី2គឺជាធិគឺជំងឺ ដំកាត់ផ្សេងផ្សេង គ្រប់គ្នាត្រូវតែឈឺ អ្នកណាក៏ឈឺដែរនឹងទាំងក្មេងទាំងចាស់អ្នកក្រអ្នកមានអ្នកខ្មៅអ្នកអសបណ្ឌិតនឹងអ្នកឆ្លៀវឆ្លៀសអ្នកមិនឆ្លៀវឆ្លៀសក្តីអ្នកណាក៏មានជំងឺគ្រប់គ្នាដែរណោណោញាតិញោមណោនឹងស្រឡាញ់ជីវិត យកចិត្តទុកដាក់ជាមួយនឹងជីវិតឈឺថ្កាត់ញឹកញាប់ពេញមួយជីវិត សរសៃតសងឈឺក្បាលឈឺក្បូងចុកពោះក្អួតចង្អោវិលមកផ្ដាសាយហ្នឹងហើយសត្វតមានសភាវៈទី3គឺមរណៈសេចក្តីស្លាប់នឹងឯសភាវៈទី3នេះឯងញាតិញោមពុទ្ធបរិស័ទគ្រប់គ្នា ទាំងអាត្មាក្តីអត់ចង់បានទេក៏ប៉ុន្តែមិនអាចកិច្ចផុតបានទេ អ្នកមានក៏ស្លាប់អ្នកក្រនឹងក៏ស្លាប់អ្នកចេះក៏ស្លាប់អ្នកល្ងងក៏ស្លាប់អ្នកខ្មៅក៏ស្លាប់អ្នកសនឹងក៏ស្លាប់វាពិតអញ្ចឹងគ្រប់គ្នាត្រូវតែស្លាប់វាពិតនិសភាវៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាជាឧបសគ្គមួយ ដែលយើងមិនអាចកិច្ចផុតឡើយនឹងឲ្យរស់ខ្ពស់យ៉ាងណាគង់នៅក្រោមមេឃអំណាចធំឯកគង់នៅក្រោមច្បាប់ មានហូបមិនខ្វះគង់តែនឹងស្លាប់ពេទ្យចេះឆ្នាំស្រាប់ពេទ្យចេះឆ្នាំស្រាប់គង់ស្លាប់នឹងរោគឃើញទេសំបីតែពេទ្យដែលចេះឆ្នាំហើយហ្នឹងក៏នៅ តែស្លាប់ដែរហ្នឹងហើយអញ្ចឹងអត់មានអ្នកណាបកកែរៀបរៀងច្បាំងប្រយុទ្ធតតាំងជាមួយមច្ចរិទ្ធគឺសេចក្តីស្លាប់នេះបានទេនឹងជាសភាវៈទី3ហើយសភាវៈទី4នោះឯងគឺកម្មអំពើទង្វើការងារជាហេតុ ឲ្យផលតាមទង្វើអំពើដែលយើងបានធ្វើมันអាចហាមឃាត់มันឲ្យផលបានទេហ្នឹងហើយដូចជាបកណាញាតញោមនឹងទាំងអស់គ្នាអញ្ចឹងយើងធ្វើកម្មណាធ្វើការងារណា តាមចំណង់ចំណូលចិត្តវាពិតថានឹងបាន ផល តិចក្តីច្រើនក្តីនឹងឯងត្រូវតែទទួលផល มันអាចហាមឃាត់ថាមិនឲ្យផលមិនឲ្យផ្លែផ្កាបានទេបើតាមភាសាពុទ្ធសាសនាព្រះអង្គសម្ដែងថាយាតិសង្វបតេពីចាំងតាតិសង្លបតេផលាំងសាព្រោះបណ្ដោះពូជណា រមែងបានផ្លែផ្កាតាមពូជនោះ សំដៅទៅលើកម្មជាកុសលនិងអកុសល យើងប្រព្រឹត្តនៅបាបអកុសលជាអំពើអាក្រក់ នឹងឲ្យបានផលអាក្រក់កើតមកវិញនឹងឯងអាយុខ្លីមានរូបសម្បត្តិមិនល្អសុខភាពមិនប្រសើរនឹងគឺមានទ្រព្យសម្បត្តិតិចតួចរូបខ្វះអវយវៈមិនល្អអីអីចឹងទៅច្រើន ណាញាតិញោមណោះអាហ្នឹងដោយអំណាចនៃបាបកម្មខាងដើម ដល់ទៅពេលយើងកើតមកមាន ទាំងបញ្ញាមានទាំងភោគសម្បត្តិមានទាំងអាយុមានទាំងពណ៌សម្បុរមានទាំងសុខភាពទាំងអស់អាហ្នឹងក៏ដោយអំណាចនៃការងារដែលយើងបានធ្វើពីមុនមកនោះអញ្ចឹងការងារដែលយើងធ្វើហើយមិនអាចហាមឃាត់មិនឲ្យផលបានទេ ហ្នឹងហើយអញ្ចឹងនេះជាសភាវៈទី4ហ្នឹងជាសភាវៈទី4ដែលយើងត្រូវឆ្លងកាត់ទាំងអស់គ្នាណាប៉ុណ្ណាអនុមោទនីហ្នឹងហើយអញ្ចឹងគឺយើងត្រូវមានទីពឹងនឹងសម្រាប់ខ្លួនឯងអត់មានអាណានឹងជាទីពឹងបាននោះទេនឹងជាពិសេសបុណ្យកុសលដូចជាអាត្មាបានលើកខាងដើមនឹងគឺយើងត្រូវតែប្រតិបត្តិប្រឹងប្រែង នឹងដោយខ្លួនឯងនេះគឺខ្មាសំដែងនៅក្នុងបទប្រសូតប្រមាណប៉ុណ្នេះនឹងហើយបាន នៅ ក្នុងបទនៃព្រះទាំងពីរមកអើណានៅក្នុងបទនឹងព្រះអភិធម្មនឹងគឺញាតិញោមពុទ្ធបរិស័ទធ្លាប់បានណាឮបកណាញាតិញោមក៏ធ្លាប់បានស្វាធ្យាយ ណាសច្ចតបរិយោតបណាំងនឹង ដែលជាប្រធានបទក្នុងថ្ងៃនេះគឺដល់ព្រមដោយការ សម្អាតចិត្តអប់រំចិត្តនឹងឯពីព្រោះចិត្តនេះឯងពិបាកអប់រំជាងគេដូចជាបទវិន័យខាងដើម ដែលព្រះ មហាឧបល័យលើកឡើងនេះកាយល្អ ទៅបាន វាចាល្អទៅបានតលតមានចិត្តជាសមុទ្ឋាន ដោះដាលអំពីចិត្ត បើចិត្តនឹងឯងដឹកនាំទៅខាងល្អកាយប្រព្រឹត្តក៏ល្អបើចិត្តនឹងឯងដោះដាល់តែរឿងអាក្រក់កាយនឹងក៏អាក្រក់នឹងឯងប្រសិនបើចិត្តនឹងឯងដោះដាល់តែរឿងអាក្រក់វាចាពោលស្ដីនិយាយនឹងក៏អាក្រក់ប្រសិនបើចិត្តនឹងឯងដោះដាល់រឿងល្អវាចានឹងឯងក៏ពោលរឿងល្អអញ្ញត្តិញោមណា មានកាយទុកធ្វើតែសុចរិត មានចិត្តទុកគិតតែរឿងល្អមានវាចាទុកពលតែពាក្យសមាន ត្រចៀកល្អទុកស្ដាប់ធម៌នៃអ្នកប្រាជ្ញទាំងអស់នឹងវាមូលមកដោយសារចិត្តជាសមុទ្ឋាន បើអត់មានចិត្តទេកាយវិការណា កាយវិការកម្រើកកាយវិច័យវិការកម្រើកវាចាការពូលនឹងឯងអំណាចនៃចិត្តទាំងអស់ដែលជាអ្នកអបសពដឹកនាំអញ្ចឹងការអប់រំចិត្តនេះសំខាន់ណាស់បានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យយើងអប់រំចិត្តឲ្យនឹងថឹងបើកាលណាយើងអត់អប់រំចិត្តឲ្យនឹងថឹងទេ ចិត្តនឹងឯងងាកទៅរកបាបទៅរកអកុសលវិលវល់នៅក្នុងវាលវត្តអសង្សារនេះមិនលែងហ្នឹងហើយទើបយើងនឹងឯង នឹងត្រូវការតាំងសតិឲ្យមមក្នុងការអប់រំចងក្រៀកនៅចិត្តនេះហ្នឹងហើយដូចជានៅ ក្នុង ប្រសូតសតបដ្ឋានសោតជាដើមព្រះអង្គសំដែងនៅសតបដ្ឋានសោតនឹងឯងគឺជាទី តាំងចងក្រៀកចិត្តនឹងឯងឲ្យនៅនឹងល្អបាននៅ ក្នុងអរិយមគ្គប្រកបព្រមដោយអង្គ8គឺសមាសមាធិតម្កល់នឹងឲ្យសមាសមាធិគឺតម្កល់ ចិត្តឲ្យល្អសមាសតិគឺការតាំងសតិឲ្យល្អអញ្ចឹងគឺការតាំងសតិនឹងឈ្មោះ ថាបានចងក្រៀកចិត្តនេះឯងមិនឲ្យរវើរវាយឃ្លាតឆ្ងាយទៅកាន់ទីដតីដូចជាសត្វស្វាអញ្ចឹងចិត្តរបស់យើងធម្មជាតិរបស់ស្វា ដែលគេយក មកចិញ្ចឹមញាតិញោមឃើញថាច្រវាក់ជាប់កវាលរហូតណោះញោមណោះពីព្រោះគេមិនដែលទុកចិត្តស្វាទេ ហ្នឹងឯងគេដែរទុកចិត្តស្វាទេស្វាវារពឹសទៅនេះទៅនោះហ្នឹងគឺត្រូវតែបង្ការទុកវាឲ្យហើយត្រូវតែដាក់ច្រវាក់ជាប់កណាញាតិញោមមនុស្សឈួតមនុស្សឈួតដែលខូចដៃកាចក៏គេដាក់ច្រវាក់ដែរញោមធ្លាប់ឯឃើញដាក់ច្រវាក់មនុស្សហ៎អឺធ្លាប់ដែរនឹងហើយញោមចង់ឲ្យគេដាក់ច្រវាក់ដែរអត់ទេណោះ នឹងហើយយើងមានសតិគ្រប់គ្រាន់ល្អមានបញ្ញាគ្រប់គ្រាន់ហើយអត់មានណាគេចងទេនឹងហើយធម្មជាតិរបស់សត្វស្វាងគេចងហើយចុះកូនគោញោមមើលកូនគោកូនគោដែលទៅបង្កើតថ្មីថ្មោងអីវានៅស្ងៀមហ៎អត់នៅស្ងៀមទេ វារត់ផ្លាស់ទៅឯណេះវាផ្លាស់ទៅឯណោះទៅជន់ប៉ះពៀបន្លែបការបស់អ្នកចិត្តអ្នកខាង នឹងតែបើយើងមិនចង់ក្រាកវាឲ្យជាប់ទេវាអាចបណ្ដាលទៅ ជាមានរឿងមាន ចំនួនក្តៅកាហាយជាមួយនឹងអ្នកចិត្តខាងព្រោះតែកូនគោនឹងតទៅទៀតបើសិនជាយើងចង់កិច្ចចំនួនកិច្ចពីបញ្ហានោះបានតតែយើងបោះស្នឹងហើយឃ្លុំគោនោះចងកូនគោនោះឲ្យជាប់ ទោះជាវាវិច្ចវិលដើរក៏វានៅតែកន្លែង ទីតាំងដែលយើងបានចងដែរណោះញាតិញោមណោះយ៉ាងណាមិញ ចិត្តរបស់យើងរពឹសដោយស្វាលោតផ្លោះដូចជាកូនគោយើងត្រូវចងក្រាកមានទីតាំងគឺសតបដ្ឋានហ្នឹងហើយកាយានុបស្សនាសតបដ្ឋានវេទនានុបស្សនាសតបដ្ឋានចិត្តតានុបស្សនាសតបដ្ឋាន ធម្មានុបស្សនាសតបដ្ឋានហ្នឹងហើយអាត្មាគាត់លើកឋានឋានប៉ុណ្ណឹងបានហើយ ព្រោះព្រះមហាកាសពនឹងគឺព្រះអង្គគ្រូឲ្យថ្មភាពលើកឡើងប្រមាណល្មមកំវែងពេកព្រោះអីយាយយាយចុកដៃចុកជើង ចាស់គ្រប់គ្រប់គ្នា ហើយជាពិសេសកូន លោកយាយមហាឧបាសិកាជុំនឹងឃើញនឹងបើសិនជាគាត់មានបុជនណាហើយមកអង្គុយស្ដាប់ធរណា អ្នកដែលមិនធ្លាប់ដឹងសោះ អត់ដឹងថាមួយណាកូនទេអត់ដឹងថាមួយណាម៉ែទេ ជាពិសេសអឺអ្នកញោមស្រីដែលពៅគេណែទៅថ្វាយអង្គមអាត្មាអាត្មាចង់ច្រឡំនិយាយដែរដូចគ្នាព្រោះដូចគ្នាហ្នឹងហើយគេកូនគាត់ហើយនឹងគាត់ហ្នឹងដូចគ្នាអញ្ចឹងមើលមើលហ្នឹងហើយអញ្ចឹងប្រមាណប៉ុណ្ណឹងទៅលើសលោះខ្វះខាតចំណុចត្រង់ណាទុកភារៈព្រះ អរិយកាសសពជួយសម្រួលនៅក្នុងសេចក្តីនឹងហើយខ្ញុំកណាការលើកឡើង តាមបញ្ញាស្មារតីចេះចាំតិចតួចខុសឆ្គងរំលងនៅពាក្យបល័យសេចក្តីអត្ថាធិប្បាយស្រាយនៅពាក្យណាពុំស្របទៅតាមដីការរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយពឹងលើ ព្រះមហាកាសពជួយសម្រួលបំពេញបន្ថែមនៅក្នុងសេចក្តីនេះឲ្យទានប៉ុណ្ណាសូមអនុមោទនីសូមព្រះមហាកាសពនិមន្តទានជ្រាបបាទធូ អវុសោអនន្តដោយចម្រើនដែលបានសម្ដែងរៀបរាប់អំពីអវាទរបស់ព្រះសម្មាសម្ពុទ្ធអង្គទ្រង់ត្រាស់សម្ដែងអំពីសពបបស្សៈករណងកុសលសោបសម្បទាសច្ចតប្រយោជន៍បណងអេតាំងពុទ្ធានសាសនងអវាទទាំង3ប្រការនេះគឺព្រះសម្មាសម្ពុទ្ធ គ្រប់គ្រប់ព្រះអង្គឲ្យតែបានត្រាស់ដឹងនៅក្នុងលោកហ្នឹងគឺព្រះអង្គទ្រង់សម្ដែងនៅអវត្តទាំង3ប្រការហ្នឹងពីព្រោះថាស្ថិតនៅក្នុងបសោតស្ថិតនៅក្នុងព្រះវិន័យស្ថិតនៅក្នុងព្រះអភិធម្មចឹងញោមញាតពុទ្ធបរិស័ទបានស្ដាប់នៅពធអស់រយៈកាលនឹងច្រើនមកមកហើយ ញើអាត្មាចង់សួរអញ្ចេះចង់សួរថាមើលកូនចៅនិយាយបាសិកាជឹមនឹងច្រើនម្លឹងម្លឹងហើយដែលឆ្លោះគ្នាអត់ឆ្លោះគ្នាដែរមើលណាឆ្លោះជាមួយអើក្មេកម៉ែក្មេកខ្លះមើលណែអូណែ មានលោកស្រី មួយនិយាយត្រង់ត្រង់ឆ្លោះជាមួយឪពុកក្មេងដៃក្មេងឆ្លោះជាមួយប្តីអត់ឆ្លោះទៀតអូហ្នឹងហើយជួនកាលយើង ឆ្លោះប្រកបដោយគុណធម៌ក៏មានដែរណាឆ្លោះខ្លះដោយអកុសលធម៌ឆ្លោះខ្លះដោយប្រកបដោយគុណធម៌បើឆ្លោះដោយប្រកបដោយការខឹង ឆ្អប់គ្នាអាហ្នឹងដោយអកុសលធម៌ក៏ប៉ុន្តែឆ្លោះដែលដើម្បីឲ្យដល់នៅសេចក្តីសុខសេចក្តីចម្រើនឲ្យបានរួចចាកនៅទុកទាំងឡាយទាំងពួងហ្នឹងគឺជាឆ្លោះប្រកបដោយកុសលធម៌ទេរឿងកូនប្រសានិងឪពុកក្មេកឆ្លោះគ្នាមិនមិនឆ្លោះតែឥឡូវហ្នឹងឯងសម័យព្រះសម្មាសម្ពុទ្ធហ្នឹងក៏ឆ្លោះឆ្លោះគ្នាដែរ ហើយជាព្រះអរិយបុគ្គលទៅទៀតឆ្លុះគ្នាហ្នឹងបាទឆ្លុះគ្នាហ្នឹងព្រះអរិយបុគ្គលទៅទៀតគឺនាងមហាបាសិកាវិសាខាឆ្លុះជាមួយមិគិរសេដ្ឋីឪពុកក្មេកបានន័យបានសេចក្តីថាក្រោយអំពីការរៀបការហ្នឹងឪពុកឋានញ្ជ័យសេដ្ឋីហ្នឹងគាត់បានបដៅនៅអាវត្ត3 10យ៉ាង ដល់នាងវិសាខាធ្វើឲ្យមេគារសេដ្ឋីហ្នឹងគាត់អត់យល់អំពីអាវាតហ្នឹងមិនដឹងជាអាវាតដឹងមិនដឹងស្អីគេអត់យល់ដល់ពេលមានថ្ងៃឆ្លុះគ្នាមកលើកឡើងមកចោតនាងវិសាខាមកបដិញនាងវិសាខាចេញពីផ្ទះហ្នឹងដល់ពេលបដិញអញ្ចឹងទៅនាងវិសាខានឹងថាលោកឪពុក បដិញខ្ញុំចេញមកក៏បានចេញពីផ្ទះនេះខ្ញុំចេញក៏បានដែរក៏ប៉ុន្តែមុននឹងចេញហ្នឹងគឺសំរកខុសរត់ត្រូវសិនណាសំរកខុសរត់ត្រូវសិនចឹងមុននឹងមកហ្នឹង លោកឪពុករបស់ខ្ញុំបានឲ្យ ព្រាម8នាក់មក ដើម្បីមើលការខុសត្រូវខ្ញុំឥឡូវសូមលោកឪពុកក្មេកហ្នឹង ហៅព្រាមទាំង8មកដើម្បីវិនិច្ឆ័យទោសរបស់ខ្ញុំសិនចាហើយអញ្ចឹងក៏បានដែរវិនិច្ឆ័យទោសឲ្យអាងដេញឲ្យត្រឡប់ទៅផ្ទះមកដេញវិសាខាញោមវិជារសថៃហ្នឹងចឹងក៏បានហៅមកព្រាមទាំង8ហ្នឹងមកសួរថាបបិទ្ធលោកសេដ្ឋីមានកិច្ចការអីហ៎បានឲ្យគេហៅខ្ញុំមកនឹងថាកូនរបស់អ្នកហ្នឹង មើលងាយយើងថាយើងនឹងបរិភោគនៅលិមុខចាអញ្ចឹងបានសួរនាំទៅថាបបិទ្ធនាងម្ចាស់តើនាងម្ចាស់ហ្នឹងបាននិយាយពោលពាក្យថាឲ្យលោកឪពុកក្មេកហ្នឹងជាអ្នកបរិភោគនៅអាហារចាស់មែនណាបរិភោគនៅលិមុខមែនណាថាបបិទ្ធលោកឪពុកទាំងឡាយ ខ្ញុំបាននិយាយមែនក៏ប៉ុន្តែមិនមែនមានន័យយ៉ាងនោះទេខ្ញុំបាននិយាយមែនក៏ប៉ុន្តែមិនមែនមានន័យយ៉ាងនោះទេ នៃដោយសារថានៅពេលហ្នឹងគឺលោកឪពុករកក្មេករបស់ខ្ញុំហ្នឹងកំពុងតែបរិភោគនៅអាហារទួនពេលនោះមានព្រះភិក្ខុសង្ឃលោកនិមន្តមកបណ្ឌបាត ខ្ញុំកំពុងតែបក់ផ្លិតថ្វាយជូនលោកឪពុកក្រែហើយក្រែងជួនជាបានខ្ញុំលោកឪពុកនេះមើលអត់ឃើញអញ្ចឹងខ្ញុំបានងាកចេញតែទុកឲ្យឪពុកនឹងមើលឃើញព្រះភិក្ខុសង្ឃដែលបិណ្ឌបាតក៏ប៉ុន្តែឪពុករបស់ខ្ញុំនេះសំបីតែឃើញហើយក៏ធ្វើមិនឃើញដែរសំបីតែឃើញហើយក៏ធ្វើអត់ឃើញដែរនៅតែបរិភោគដដែល ចឹងបានខ្ញុំបានបន្លឺនៅវាចាថាបបិទ្ធលោកម្ចាស់សូមលោកម្ចាស់និមន្តទៅបិណ្ឌបាតខាងមុខចោះលោកឪពុករបស់ខ្ញុំ បរិភោគតែអាហារចាស់ទេណែអាហារចាស់ហ្នឹងគឺអីគេគឺបុណ្យចាស់មិនមែនជាបុណ្យឪពុករបស់ខ្ញុំហ្នឹងគឺអត់បានធ្វើបុណ្យថ្មីទៀតទេអាហារចាស់ហ្នឹងមិនមែនលិមុកទេណា អាហារចាស់ហ្នឹងគឺបនចាស់បនដែលលោកសេដ្ឋីមេគារសេដ្ឋីហ្នឹងបានធ្វើពីមុនមកពីជាតិមុនមកច្រើនជាតិណាស់មកហើយហ្នឹងចឹងទៅបានព្រាមទាំង8ហ្នឹង សួរថាបបិទ្ធលោកសេដ្ឋីកូនរបស់ខ្ញុំបាននិយាយពាក្យយ៉ាងហ្នឹងមែនទេបាននិយាយយ៉ាងមែនហើយកូនរបស់ខ្ញុំបានបកស្រាយរួចហើយគួរមានទោសទៀតទេថាទេក្នុងរឿងនេះមិនគួរមានទោសទេបើនិយាយទៅមានន័យយ៉ាងហ្នឹង ក៏ប៉ុន្តែរឿងដតីមានទៀតណែកាលពីថ្ងៃរៀបការហើយរៀបការហ្នឹងគឺលោកឪពុករបស់នាងហ្នឹងបាននិយាយពាក្យ10យ៉ាងលោកគេហៅថាពាក្យលាក់លៀមជាពាក្យអាចកំបាំងពាក្យទី1គឺថាកូនកំនាំភ្លើងខាងក្នុងចេញទៅក្រៅចុះបើសិនជា ក្នុងផ្ទះអ្នកដតីហ្នឹងគេមកសុំភ្លើងគេសុំអីហ្នឹងគឺអត់ឲ្យកើតទេហ្នឹងទី1ទី2ថ្ងៃមុនគឺបានឃើញហ្នឹងនៅក្នុងផ្ទះហ្នឹងផ្ទះកូនប្រសារបស់ខ្ញុំហ្នឹងគឺបាននាំភ្លើងទាំងយប់ចេញទៅក្រៅព្រមព្រៀតយ៉ាងនេះមួយយ៉ាងនោះពីរយ៉ាងទៅនឹងមិននាំភ្លើងចេញទៅក្រៅទេមិនជាការខុសនៃការបណ្ដាំរបស់ឪពុករបស់នាងហ្នឹង ចឹងព្រាមទាំង8ហ្នឹងក៏បានសួរថាបើពិតនាងម្ចាស់តើមានរឿងហេតុយ៉ាងនឹងមែនឬថាបបពុតលោកឪពុកទាំងឡាយមានរឿងហេតុយ៉ាងមិនមែនក៏ប៉ុន្តែក្នុងរាត្រីនោះគឺសัตว์សេះទាំងឡាយហ្នឹងវាកើតកូនពពែទាំងឡាយហ្នឹងវាកើតកូន ហើយយើងជាម្ចាស់ត្រូវមើលការខុសត្រូវ ឃើញលោកវាមហន្តរាយដោយប្រការផ្សេងផ្សេងយើងបានដុតភ្លើងបំភ្លឺចេញទៅនេះអញ្ចឹងបានលោកព្រាមទាំងឡាយហ្នឹងសួរថាបើពិតលោកសេដ្ឋីក្នុងរឿងនេះតើកូនរបស់ខ្ញុំហ្នឹងមានទោសទៀតអត់ហ៎បើសិនជារឿងយ៉ាងហ្នឹងមិនមិនគួរមានទោសទេចឹងរឿងហ្នឹងហេតុច្រើនទៅទៀតរហូត10យ៉ាង ដុតយ៉ាហ្នឹងគឺមិនឲ្យនាំភ្លើងចេញទៅក្រៅមិនឲ្យនាំភ្លើងពីក្រៅចូលមកក្នុងឲ្យរបស់ដល់បុគ្គលដែលគួរឲ្យមិនឲ្យរបស់ដែលដល់បុគ្គលដែលមិនគួរឲ្យឲ្យរបស់ដល់បុគ្គលដែលគួរឲ្យក៏ឲ្យឲ្យរបស់ដែលមិនគួរឲ្យដល់បុគ្គលដែលគួរឲ្យក៏ឲ្យណាហើយកូនគួរបរិភោគនឹងឲ្យជាសុខ អាកូនគួរអង្គុយឲ្យសុខណាការអង្គុយហ្នឹងថាគួរអង្គុយឲ្យសុខកូនគួរបរិភោគឲ្យសុខកូនគួរដេកឲ្យសុខកូនគួររក្សាភ្លើងឲ្យបានល្អកូនគួររក្សាទេពតានៅខាងក្នុងឲ្យបានល្អហ្នឹងហើយអវាទទាំង10យ៉ាងហ្នឹងធ្វើឲ្យសេដ្ឋីហ្នឹងក្រោយអំពីការសម្ដែងចប់ចប់គ្រប់ទៅ វិគិរសេដ្ឋីហ្នឹងបានអន់មុខជ្រុកចុះហ្នឹងមកអត់មាននិយាយស្ដីអីទៅថាមិនទៀតថាបបហើយព្រាមទាំងឡាយនោះបានសួរថាបបពិតលោកសេដ្ឋីតើកូនរបស់ខ្ញុំនឹងមានទោសក្នុងរឿងនឹងទៀតទេលោកសេដ្ឋីនឹងបានឆ្លើយថាបបពិតព្រាមទាំងឡាយកូនស្រីមិនគួរនឹងមានទោសក្នុងរឿងនេះទៀតទេហើយកូនខ្ញុំគួរ តាំងនៅក្នុងទីនេះបានទៀតទេថាកូនស្រីមិនគួរទៅណាទេនៅគួរនៅទីនេះនាងវិសាខាក៏ឆ្លើយឡើងថាបបពិតលោកឪពុកទាំងឡាយពិតមែនរឿងទាំងឡាយនេះក៏ខ្ញុំមិនមានទោសមែនក៏ប៉ុន្តែខ្ញុំមិនអាចនៅបានទេហើយក៏បានហៅពួកអ្នកបំរើទាំងឡាយថាមនាលអ្នកទាំងឡាយចូលរៀបចំរត់ទាំងឡាយដើម្បីត្រឡប់ទៅ គេឋានរបស់លោកឪពុកវិញគឺគេឋានរបស់សេដ្ឋីឋានញ្ជ័យសេដ្ឋីជាឪពុកបង្កើតអ្នកបំរើហ្នឹងបានរៀបចំរត់រៀបចំអីផ្សេងផ្សេងអញ្ចឹងទៅនៅពេលនោះគឺមិគិរសេដ្ឋីហ្នឹងគឺបានបបួលព្រាមទាំង8នាក់ហ្នឹងឲ្យស្ទាក់ឲ្យសំបរនាងមិគិរនាងសេដ្ឋនាងសេនាងវិសាខាហ្នឹងថាបបិទ្ធកូនសម្លាញ់ រឿងទាំងអស់នេះឪពុកពិតជាខុសមែនហើយហើយក៏បានសុំទោសដោយប្រការផ្សេងៗទៅហើយក៏កុំឲ្យកូននឹងត្រឡប់ទៅអីចឹងថាបើសិនណាជាឲ្យខ្ញុំមិនទៅក៏បានដែរក៏ប៉ុន្តែខ្ញុំមិនអាចគោរពនៅពួកអាចារ្យបានទេបើសិនជាមិនបានគោរពបូជាចំពោះរតនត្រ័យ ព្រះអរហន្តទាំងឡាយដែលមានព្រះសម្មាសម្ពុទ្ធជាប្រធានបើសិនជាខ្ញុំមិនបានគោរពប្រតិបត្តិទេខ្ញុំមិននៅបានទេចឹងក៏ថាបើសិនជាកូនអាចគោរពប្រតិបត្តិចំពោះគុណនៃប្រតនត្រ័យជាព្រះរហន្តរបស់កូនកូនគោរពចោះបូជាចោះណាចាប់ពីថ្ងៃហ្នឹងទៅឲ្យបូជាតាមចិត្តដែលមានព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានហ្នឹងនឹងក៏ ចាប់ពីពេលហ្នឹងមកក៏បាននាងវិសាខាហ្នឹងក៏បាននាំមិគិរសេដ្ឋីហ្នឹងឲ្យជ្រះថ្លានៅក្នុង ពុទ្ធសាសនាចាប់ពីពេលហ្នឹងទៅអញ្ចឹងញោមញាតពុទ្ធបរិស័ទទាំងអស់ដោយមានបញ្ហាសុខភាពបន្តិចអញ្ចឹងក៏មិនបានលើកយកមកអីឲ្យមើលថាពិស្ដាតាមពិតគួរបកស្រាយនៅរឿងនេះក៏ប៉ុន្តែចាំមើលពេលក្រោយបើមានឱកាសនឹងសម្ដែងឬក៏អញ្ចឹងទេមានព្រះ មហារកតមនីធមអាចចេញចូលនៅទីនេះញឹកញាប់ដែលសម្ដែងចែកជូនញោមញាតិពុទ្ធបរិស័ទនឹងស្ដាប់ទៅចោះចឹងនៅក្នុងឱកាសនេះខ្ញុំកណ្ណាអាត្មាគិតថាបញ្ចប់នៅសិទ្ធមវិស័យធម៌ទេសនាប៉ុណ្ណេះទៅចោះក៏ប៉ុន្តែមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលនៅកងការកុសលផលបុណ្យដែលកើតឡើងពីមិសទាន និងធម្មទានសូមឧទ្ទិសជូនចំពោះលោកយាយបាសិកាជឹមដែលបានធ្វើការកិច្ចការពីលោកនេះទៅកាន់បាលោកខាងមុខហើយក៏សូមបានទទួលនៅសេចក្តីសុខសេចក្តីចម្រើនអំពីសំណាក់នៃកូនចៅបានធ្វើទិសនៃផងទៅជួបពួកអ៊ីស្រាអែលទៅប្រេងចាស់ទានញោមញាតពុទ្ធបរិស័ទទាំងអស់សូមបានជួបនៅ ពុទ្ធពរទាំងឡាយ4ប្រការគឺយុវណៈសុខៈពលៈ8គ្លៀងគ្លៀតឡើយសូមអនុមោទនា ហើយយ៉ាងសង្ខេបទៅនិមិត្តាធរទេសនាក៏សន្មត់ឲ្យចប់តែប៉ុណ្ណេះក៏ប៉ុន្តែមុននឹងបញ្ចប់ក៏សូមរតនានិមន្តលោកម្ចាស់ស្វត្តជារីនបតអានត្រៃរលឹករលែងគ្រប់គ្រប់ព្រះអង្គទៅវងតកម្មពីវយាបានជាខ្ញុំ ត្រូវរងទុកធំអ្វីម្លេះណារស់នៅសុកសុកត្រូវប្រត់មេត្តាឲ្យខ្ញុំជឺផ្សា បាត់ណាកម្មលោកតៃអ្នកមិនប្រណីសោះ ឆក់យកជីវិតអ្នកមានគុណខ្ញុំយ៉ាងនេះ តាអើ ប់រៀងរងទុក លែងបានស្ដាប់វាចាមេត្តាទៀតណា កលាំងណាស់ដើមទ្រូងចុកណែនទើបបែកប្រេះតាពេល ទងក្រែងកូនធ្វើខំលើព្រះមេត្តាសូមលោកអភ័យអត់ទោសាដល់កូនផងណា តាសូមលោកនាំសានៅបនកុសលដែលខ្ញុំបានធ្វើសូមឲ្យបានដល់មេត្តា អាល័យស្ដាយដុកក្ដួលអរាស្ដាយពីងអើយទូមានស្នាមស្នេហ៍អនុសាស្ដាយស្នាមអើយ ស្ដាយរូបរាងកាយក្លៀតឆ្ងាយចា 5ភ្លើងទៀបហើយរលត់ផុតក្តីសង្ឃឹមងងឹតណាយសូនសង្ឃ សង្ខាអ្នកអើយកូនបាត់ណើយស្នាមស្នេហ៍បំពេគៀងកាយឥឡូវអើយមិនដេចឡើយអ្នកក៏ចាលីម្ដាយរក កាំងរណា ស្ដាយស្នាមអើយស្នេហាលើកូនប្រុសស្រីកូនសោ គ្រប់កាយាសេងក្តីល្អណាកូនចៅបានសា ទៀតអ្នកចាស់បុណ្យអត់តន់អស់ចិត្តហើយអាត្មាហ្នឹងខានសោតយូរហើយញោមអើយរោងទី1ហើយដែលចាប់ផ្ដើមសមោតដែលត្រង់ភ័យអភ័យអមកទេញោមដែលស្មោតខានយូរទៅបើអញ្ចឹងតាមការសនុំពរក៏សូមជ្រះថ្លាស្ដាប់បានប៉ុណ្ណាប៉ុណ្ណឹងទៅទៅរួចប៉ុណ្ណាប៉ុណ្ណឹងណាញោមណា សូមអនុមោទនាអរគុណប្រងកូនស្រីឯង ស្ងួនត្រានត្រាយ ចិត្តមិនចង់ក្លៀតណែពីកូនឡាយធ្វើមកដាច់បើជាកម្មប្រចាំកា លាតឆ្ងាយពីកូនហើយម្ដាយទៅទាំងទុក អត់លហែលហើយ ទៅទាំងស្ដាយក្រោយយេ ngày có nắng